យើងបាន folder យើងហើយនេះមានកម្មវិធី add proc.exe ហើយនិង activator folder ដំបូងយើងបើកកម្មវិធី activator នឹងមក open ហើយយើង back យើង back មកយើងបើកកម្មវិធី add proc.exe មួយទៀតអូខេពីកម្មវិធីហ្នឹងដើម្បី activate printer របស់យើង ឥឡូវនេះយើង complete បើក printer របស់យើងផងនេះពេលយើងបើក program ទាំងពីរហ្នឹងហើយបើក printer ជាមួយគ្នាហើយ accept ទៅលើ program នេះវាចេញមកអញ្ចឹងយើង select ឬយើងឡើង select ហើយនេះភាសា printer ខ្ញុំវានៅលើ port USB 003នេះចេញឈ្មោះមក EP 4004ខ្ញុំយកវា OK យើង ចុចទៅលើអាពាក្យថា drag me នេះ drag me ចុចវាជាប់មកខាងឆ្វេងចុចវាជាប់ហើយអស់អស់វាមកដាក់នៅនេះ sequential adjustment mode ហើយប្រឡែងវាវិញទៅវា load នេះវា load 2 2ជួរអក្សរមកយើងរើសយកអាទី1ទៅ sequential adjustment mode ហ្នឹងហើយចុចលើពាក្យថា enable ពេលយើងចុច enable ហើយវា load ផ្ទាំងឲ្យយើងខ្មៅវិញហើយយើងចុច ចុចប្រើវាបានវិញនេះ sequencer adjustment mode ហ្នឹងអូខេឥឡូវយើងបានហើយយើងរើសយក sequencer adjustment mode ហ្នឹងទៅវាចូលមកកន្លែងនេះហើយនៅក្នុងហ្នឹងយើងរកពាក្យថា waste impact យើង select អា drop down វានឹងមកហើយរើសយកពាក្យថា replacement យើងយកពាក្យ OK នេះវាលោតផ្ទាំងមក នៅក្នុងផ្ទាំង West Ink Page Counter ហ្នឹងឥឡូវខ្ញុំ connect printer ខ្ញុំរួចហើយឥឡូវខ្ញុំ check West Ink Page Counter យើងវានៅវានៅម៉ាក់100នេះ counter value has been read properly មានន័យថាវាបាន check មើលស្គាល់0 0%ដោយសារខ្ញុំទឹមទឹមថា reset វាអន្សល់មិញអញ្ចឹងខ្ញុំអត់ទាន់ប្រើអីទេវានៅ0%បើសិនជា printer យើងបានប្រើច្រើនអត់ទាន់បាន reset អីវានឹងលូតភាគរយចិត្តពេញទៅតាមហ្នឹងតែរបស់ខ្ញុំហ្នឹងទឹម reset ហើយ អញ្ចឹងឧទាហរណ៍ថាយើង reset វាឡើងវិញឥឡូវវាច្រើនឧទាហរណ៍ច្រើនទៅ យើង select យកទាំងពីរហ្នឹងមកយើងចុចលើពាក្យថា initialization មានន័យថានេះវានឹង clear counter មានន័យថាវា clear អា west impact របស់យើងហ្នឹងយើងចុចលើពាក្យហ្នឹងមកយក OK ហើយវាឲ្យយើងបិទ printer ឥឡូវយើងចុចទៅលើបិទ printer យើងទៅអូខេវា វាបង្ហាញយើង West Impact Counter has been initialized properly មានន័យថាវាបាន clear បាន reset ទៅលើអាទឹក counter ហ្នឹងបានសម្រេចហើយបើក printer យើងវិញហើយ check មើលទៅតើវាបាន reset ហើយនៅអូខេយើង check មើលទៅអានេះសារ printer កំពុង download តែវាអត់ទាន់បើកពេញលេញអូខេនេះយើងអូខេមើលមកគឺ0 មានន័យថាយើង reset reset បានសម្រាប់ហើយនេះគឺវិធី reset printer Epson EP 4004ភាគច្រើននៅខ្មែរយើងមកទឹកគឺ